អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងទៅនឹងរបៀបនៃការ download មិនថា AK មិនថា JX ទេអ្នកទាំងអស់គ្នាអាចធ្វើការ download step by step ជាមួយនឹងខ្ញុំដោយសារមាន player មួយចំនួន ដែលគាត់មានបញ្ហាតាក់ទងទៅនឹងរបៀបនៃការ download ហើយខ្ញុំជឿថាមុននឹងធ្វើការ download អ្នកទាំងអស់គ្នាត្រូវដឹងថាអូខេតា system ម៉ាស៊ីនយើងប៉ុណ្ណាវាអាច support ជាមួយនឹង game JX ឬក៏ AK2 នឹងអត់ ដើម្បីធ្វើការមើលវាបានអ្នកទាំងអស់គ្នាគាត់តែមកស្ដាំលើ my computer ឬក៏ថាអានេះ disk computer អញ្ចឹងណាហ្នឹងហើយអានេះខ្ញុំប្រើ Windows 11បញ្ជាក់តិចណាហើយយើងយកពាក្យថា property វានឹងសូ system របស់យើងអូខេដូចជាម៉ាស៊ីនខ្ញុំនេះគឺ Core i5 ចំនួនទី10ហ្នឹងហើយហើយ RAM 32GB ហ្នឹងហើយអានឹងយើងអាចមើលបានប៉ុណ្ណឹងតែបើអ្នកទាំងអស់នេះចង់មើលវាពេញតែម្ដងអ្នកទាំងអស់នេះមកស្ដាំលើ start យកពាក្យ run ហើយវាយពាក្យ d D I A J អូខេប៉ណ្ណឹង enter មកយក yes មកអញ្ចឹងវានឹងសូរ system ម៉ាស៊ីនរបស់យើងតើម៉ាស៊ីនយើងប្រើពេលបច្ចុប្បន្នហ្នឹងគឺប្រើម៉ាស៊ីនប៉ុណ្ណា system វាណាហ្នឹងហើយអញ្ចឹងដូចខ្ញុំបានបញ្ជាក់មុនហ្នឹងអញ្ចឹងគឺខ្ញុំប្រើនេះត្រឹមនេះជួរនេះគឺ core i5 ចំនួនទី10អញ្ចឹង CPU វា2.90ហ្នឹងហើយ MHz រួមជាមួយនឹង RAM 32GB DirectX 12 DirectX 12ណា ហើយយើងមើល display គឺកន្លែងវាសូតាក់តងទៅនឹង VGA card អញ្ចឹង VGA card ខ្ញុំប្រើ RTX 3050 8G ហ្នឹងហើយអញ្ចឹងយើងមើលកន្លែងហ្នឹងបានយើងចង់ដឹងថា system យើងវា support ជាមួយនឹង AK ឬក៏ GX នឹងអត់បន្តមកទៀតយើងនឹងចូលទៅធ្វើការ download អញ្ចឹងអ្នកទាំងអស់គ្នាដើម្បីធ្វើការ download បានខ្ញុំសូមនិយាយតាក់ទងទៅនឹង AK មុនចាស់អញ្ចឹងយើងវាយពាក្យ AK2 online ណានេះយកមក download អញ្ចឹងកន្លែងនេះវានឹងសូប្រាប់យើងយើងចុចលើវាមកអញ្ចឹងនេះគឺជា system ដែល AK វាតម្រូវណាអញ្ចឹងវាថាទៀមបំផុតក៏បាន Windows XP SP ឬក៏ DirectX 9អញ្ចឹងកន្លែងខ្ញុំសូឲ្យមើលបាញ់គឺ DirectX ខ្ញុំ12ណាអញ្ចឹង Windows ខ្ញុំអានេះវាថាវា support Windows ទៀមបំផុតគឺ XP Windows XP SP2 ចឹងនេះគឺជា Windows XP ដែល version ខ្ពស់ជាង Windows XP ធម្មតាណា ប៉ុន្តែយើងអាចប្រើ Windows 7 Windows 10 Windows 8ឬក៏ Windows 11វា support ដូចគ្នាអញ្ចឹងចំពោះ system គឺវា call to do call អញ្ចឹងខ្ញុំជាទូទៅខ្ញុំអាន call to do ហ្នឹងហើយ do call 2.1 MHz ធំជាង2.1 MHz ណាហ្នឹងហើយ RAM 5G ហើយចំពោះ VGA ទៀត RAM VGA 512អញ្ចឹងចំពោះ speed internet អ្នកទាំងអស់នេះអាចមើលបានណានេះ គឺចាប់ពី100 ms ឡើងភីងវាគឺយើងអាចលេងបានមកស្រួលទៀងស្អកកបន្តិចហើយអានេះបើសិនជាកណ្ដីម៉ាស៊ីនយើងតូចមែនតេនអញ្ចឹងណាតែបើម៉ាស៊ីនយើងរៀងធំអូខេអ្នកទាំងអស់នេះអាចធ្វើការនេះនេះថាបើសិនជាកណ្ដីចង់ឲ្យយើងលេង smooth ណានឹងឲ្យ call to do នឹងនេះ call do ទេ do call ទេក្រោម call to do បន្តិចហើយ RAM 2G ឡើង VGA card 1G ហើយចំពោះអ៊ីនធឺណិតគឺយើងប្រើ512ណាហ្នឹងហើយហើយជាទូទៅម៉ាស៊ីនពេលបច្ចុប្បន្ននេះគ្មានអាតូចជាងអ្វីដែល system វាតម្រូវការនេះទេប៉ុន្តែ AK ឥឡូវនឹងពីមុនគឺខុសគ្នាណានឹងអានេះគឺ GM គាត់ធ្វើការ update តាំងពីបានខែ10ថ្ងៃទី28ហើយ2011អញ្ចឹងយូរហើយ system វា requirement នេះប៉ុន្តែពេលបច្ចុប្បន្នខ្ញុំ recommend ត្រឹម Core i5 ឬ Core i3 ចំនួន5ឡើងហ្នឹងហើយចំនួន5ហើយចំពោះ RAM 4G អញ្ចឹងទៅ VGA card 3ឬក៏ 4G ឡើងហ្នឹងហើយវាអាចលេងបានស្រួលអូខេហើយចំពោះរបៀបនៃការ download ទី1គឺអ្នកទាំងអស់គ្នា download file 3អ្នកទាំងអស់គ្នាមើល3 file នេះអញ្ចឹង download អានេះមួយអញ្ចឹងយើងចុច download វាអញ្ចឹងទៅនឹងឲ្យវាលុបទាំងបែបនេះអានេះខ្ញុំប្រើកម្មវិធី download manager ណានឹងឲ្យអាច download កម្មវិធីនេះបានអញ្ចឹងអ្នកទាំងអស់គ្នាចុចហើយចុច start អញ្ចឹងមកនេះខ្ញុំចុច start មើលមួយចានេះដោយសារវាអត់ទាន់ fix ជាមួយនេះវា expire បាទនេះរបស់ខ្ញុំ អញ្ចឹងយើងធ្វើការ down វាមកនេះ down វាអញ្ចឹងមកនេះខ្ញុំ down រួចហើយវាមាននៅក្នុង disturb អញ្ចឹងណានឹងហាទី2យើង down ទី2 down ទី3អញ្ចឹងយើង down 3នេះយើង down 3នេះរួចខ្ញុំទៅឲ្យមើល file ខ្ញុំយើង down 3នឹងរួចវានឹងរត់ចូលមកកន្លែង download នេះធម្មតាវារត់ចូលកន្លែង download នេះណាប៉ុន្តែនេះខ្ញុំ copy ដាក់ ID រួចហើយអញ្ចឹងខ្ញុំមកមើល ID អ្នកទាំងអស់គ្នាមើលអឺ AK ទុកនៅកន្លែងនេះ នេះជា file AK ដែលខ្ញុំ download ហើយអញ្ចឹងអ្នកទាំងអស់គ្នា download មកបាន3បាទនេះ1អានេះ2រួមជាមួយនឹងអានេះអានេះអានេះយើងពលាវាមកនេះពលាវាមកបាននេះអញ្ចឹងដល់ពេលយើងនេះមកយើងអឺអឺបើកចេះបាននេះឲ្យអ្នកទាំងអស់គ្នាស្រួលមើលតិចនេះ extract វា extract ចឹងណាហ្នឹងហើយនេះចឹងវាបាន file មួយវាបាន file មួយនេះដូចគ្នានេះឃើញទេ មិនលោតចេញមកមួយទៀតណានេះលោតចេញមកលើនេះឃើញទេចឹងដល់ពេលបាន file នេះយើងដាក់វាបញ្ចូលគ្នា3ចឹង1 2 3នៅក្នុង folder តែមួយក្នុង AK2 ចឹងយើងចុចតឡើងវាមកនេះណាចឹងវាដើរបែបហ្នឹងបន្តមកទៀតយើងធ្វើការ install វាមក nick nick nick ចឹងណានេះខ្ញុំមើលធ្វើឲ្យមើល nick accept កន្លែងនេះគឺជាកន្លែងយើងឬត្រាយជាទូទៅវា requirement 14G ឯងប៉ុន្តែបើសិនជាករណីអ្នកទាំងអស់គ្នាមាន driver មាន space 14G មានថា hard disk យើងណា 4G គឺវាអត់ឡើងទេអឺយ៉ាងតិចយ៉ាងតិចបំផុតក៏ 50G ដែរដោយសារវាតឡើងហើយវាធ្វើការ update តងចិត្ត 8.10G ហើយយើងធ្វើការ update ចប់ហើយខ្ទង់20 30G អញ្ចឹង requirement វាយ៉ាងតិចបំផុតក៏មាន space 50G ដែរកន្លែងនេះណាហ្នឹងហើយហើយកន្លែង browser នេះយើងរើសក៏បានមិនរើសក៏បានដែរជាទូទៅអឺវារត់ចុះក្នុង try C ជា try system ណានេះជា try system អញ្ចឹងយើងនិកទៅប៉ុណ្្នឹងទៅ បន្ទាប់ពីវា install ចប់អីចប់នឹងហើយវានឹង load ចេញផ្ទាំងមួយឲ្យយើងធ្វើការ update អញ្ចឹងប៉ុណ្្នឹងមកចប់ នេះគឺជារបៀបនៃការអឺ download ឬក៏ install AK2 ហើយនឹង requirement មួយចំនួន ដែលខ្ញុំនិយាយពាក់ព័ន្ធទៅនឹងអឺ system ហ្នឹងហើយអូខេអឺបើយើងទៅឡើងវារៀងយូរតិចណាប៉ុន្តែมันជាបញ្ហាទេបងប្អូនខ្ញុំសូម គាត់ធ្វើការ cancel ហើយដោយសារបើយើងតឡានេះចប់ខ្ញុំនឹងជន់នេះជាមួយ AK ចាស់របស់ខ្ញុំនេះ AK ចាស់ខ្ញុំខ្ញុំនេះវាចោលហើយអញ្ចឹង file មួយនេះបើសិនជាករណីម៉ាស៊ីនខ្លះតឡាឡើងអូខេអ្នកទាំងអស់គ្នាអាចធ្វើការ download អា file ដែលខ្ញុំធ្វើការ update ហើយព្រោះ AK2 អ្នកទាំងអស់គ្នាអាចធ្វើការ copy ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយប្រើបានទេអត់ជាបញ្ហាទេអញ្ចឹងជាក់ស្ដែងដូចជាអានេះ AK2 AK2 នេះខ្ញុំបានធ្វើការ update អា upload ចូលក្នុង Mega របស់ខ្ញុំ ទេឥឡូវបាន65%ហើយតកតងនឹងការអាប់ដេតនេះមើលបាននេះអញ្ចឹងអានេះបន្ទាប់ពីការអាប់ដេតហើយចប់ថ្ងៃហ្នឹងគឺថ្ងៃទី12នេះគឺថ្ងៃទី19ខែ12នេះគឺអឺខ្ញុំនេះចប់ VC 20G នេះដោយសារដោយសារអីគេដោយសារខ្ញុំ zip វាចូលក្នុង WinRAR នេះ RAR ខ្ញុំហៅ WinRAR ហើយដោយសារខ្ញុំ zip ចូលក្នុងទៅវាស៊ីសល់ 910G តែជាក់ស្ដែងដូចជា 20G ជាងណានឹងឥឡូវខ្ញុំកំពុងធ្វើការ update ហើយចំពោះ link download file ដែល install ហើយនេះគឺខ្ញុំដាក់ខាងក្រោមវីដេអូអញ្ចឹងអត់ជាពិបាកអីទេអ្នកទាំងអស់នេះអាចធ្វើការចូលទៅ download យកបានណាហ្នឹងហើយអូខេអញ្ចឹងអានេះគឺជារបៀបនៃការតម្លើង AK2 ណាអញ្ចឹងមួយទៀតអឺយើងចូលទៅមើលពីរបៀបនៃការ download CX អញ្ចឹង CX យើងចូលមក CX2 អញ្ចឹងមកនេះ download យើងចូលមកក្រុមហ៊ុនសបាយដូចគ្នាចាញ់មកឡើងនេះ អញ្ចឹងនេះគឺជា requirement វាតាក់ទងទៅនឹងម៉ាស៊ីនដែលយើងអាចលេង game CX បានតាមពិត CX ជា game មួយប្រភេទដែលវាទាមទារម៉ាស៊ីនតូចមែនទែននិងឲ្យតូចមែនទែនហើយដើម្បីធ្វើការនេះវាបាននេះម៉ាស៊ីន XP CPU Pentium 4 P នេះ Pentium Pentium 4គឺម៉ាស៊ីនស៊េរីចាស់មែនទែនក្រុម Core 2ក្រុម Dual Core ទៀតអញ្ចឹងណា RAM តែ256 MB ទេ រួមជាមួយនឹង VGA ក៏64 MB ដែរជាទៅគឺស៊ីមិនសិនទូចមែនតែនហើយចំពោះ system ដែល carry កម្រិតយើងគឺ XP ហ្នឹង Windows XP ឡើងហើយ Dual RAM 1G ចឹងពេលបច្ចុប្បន្នម៉ាស៊ីនយើងគឺមួយ M ហើយសម្រាប់ក្នុងការអូសទៅលើ game GX មួយនេះណាมันជាបញ្ហាទេនេះខ្វៃមិនវាហើយ download គឺយើង download អា file នេះតែមួយទេនេះនេះ file ហ្នឹងនេះចុច start មក download បន្ទាប់ពីយើង download វាចប់យើងនឹងបាន file មួយយើងនឹងបាន file មួយចុច standard របស់នេះមើលនេះខ្ញុំអត់ down ទេចឹងខ្ញុំចុចផាសទៅបើប៉ុណ្្នឹងណានឹងអញ្ចឹងយើងនឹងបាន file មួយនេះ JX ចាំតិចខ្ញុំដោនរួចហើយនិយាយទៅហ្គេមទាំងអស់នោះគឺខ្ញុំដោនរួចហើយដោយសារខ្ញុំលេងរាល់ថ្ងៃអញ្ចឹងណានេះយើងនឹងដោនបានអឺអឺ JX នេះមួយ អញ្ចឹងមូលហេតុអីគេដែលវាចេញសញ្ញាបែបនេះដោយសារម៉ាស៊ីនខ្ញុំអត់ទាន់មាន WinRAR ទេអញ្ចឹងខ្ញុំត្រូវការតម្លើង WinRAR មួយអញ្ចឹង WinRAR យើងវាយអញ្ចឹងមកនេះ WinOR អញ្ចឹងមកអាកម្មវិធីមួយនេះវាឲ្យយើង free ទេអ្នកនរនេះអត់ចាំបាច់ហត់អីទេនេះ down យកមកនេះឃើញទេតែប៉ុណ្្នឹងមកនេះវាប្រាប់របៀបតម្លើងឲ្យ install ស្រាប់ហើយអញ្ចឹងចុចលើវាមក install បែបហ្នឹងយ៉ាស់ច្រឡំចុច help អូខេមកប៉ុណ្្នឹងមកចុចតាន់មកអូខេអញ្ចឹងខ្ញុំបាន WinRAR ហើយ អញ្ចឹងនេះឃើញទេអញ្ចឹងដល់ពេលដែលយើង down game នឹងបាត់នេះគាត់ថា extract វានេះមកស្ដាប់មកនេះយកពាក្យ extract អឺ Winra នេះ extract file ឯមកវាមកហើយឬក៏ extract here extract to នេះចឹងទៅវាចេញមកនេះឃើញចប់អាហ្នឹងវា load មកអឺនេះមួយហើយតែនេះខ្ញុំអត់សុំអត់អត់អត់ពលាទេដោយសារខ្ញុំមានពលាចេញហើយណាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់ពលាចេញរួចនឹងឲ្យមកស្ដាប់មកនេះលើហ្គេមមួយនេះអញ្ចឹង run វាមកនេះអញ្ចឹងហ្គេមចេះតែប៉ុណ្្នឹង game GX គឺជា game មួយដែលងាយស្រួលក្នុងការ install ងាយស្រួលក្នុងការលេងទេហើយក៏ងាយស្រួលនៅក្នុងការអឺ fix វាដែរនិយាយទៅណា system មួយនេះស្រួលហើយចំពោះ file GX មួយនេះគឺខ្ញុំមានដែរអ្នកទាំងអស់នេះបើសិនជាករណីអ្នកទាំងអស់នេះ down ពី game អឺ down ពី website សម្រាប់បានទេគឺខ្ញុំមាន upload រួចហើយស្រាប់ game មួយនេះដោយសារខ្ញុំជា game ខ្ញុំលេងរាល់ថ្ងៃនេះជា file វាចឹងចំពោះ link download គឺខ្ញុំដាក់ពីក្រោមវីដេអូនេះដូចគ្នាអញ្ចឹងដើម្បីអឺ download game នេះបានខ្ញុំខ្ញុំខ្ញុំធ្វើឲ្យមើលបន្តិចណានេះចាំតិចអញ្ចឹងជីទូទៅខ្ញុំតែងធ្វើបែបនេះអ្នកនរនេះខ្ញុំគឺខ្ញុំដាក់វាចូលក្នុង note នេះជីទូទៅគឺខ្ញុំតែងបង្កើត note បែបនេះមួយអញ្ចឹងនេះដល់មកអញ្ចឹងទៅជា link របស់ GX អញ្ចឹងខ្ញុំដាក់ថា GX to online អញ្ចឹងមកអញ្ចឹងទៅហ្នឹងហើយដោយសារខ្ញុំមិនអាចផុស link ទៅជាក់ស្ដែងបាននេះផ្លាយ YouTube វាចាប់អញ្ចឹងយើង copy ទៅ link តាមនេះមកនេះ copy បែបនេះមក ហើយយើងយកមកផាសនៅក្នុង browser Interpol អញ្ចឹងវារត់ចូលដល់កន្លែងយើង download ហើយឃើញទេអញ្ចឹងអ្នកទាំងចុច download ឡើងនេះមកបានហើយជានេះគឺជា file របស់ខ្ញុំដែលខ្ញុំ upload ចូលរួមជាមួយនឹង AK2 នេះដែលខ្ញុំកំពុងតែធ្វើការ upload នេះ AK2 មួយនេះណានេះនេះ AK2 មួយនេះខ្ញុំកំពុងធ្វើការ upload អញ្ចឹងនៅពេលដែលចាប់គឺខ្ញុំដាក់ដូចគ្នាអញ្ចឹងនៅក្នុងមក file កម្មវិធី Note មួយនេះគឺខ្ញុំដាក់2កម្មវិធីគឺខ្ញុំដាក់ GH2 រួមជាមួយនឹង AK2 online អញ្ចឹងដល់ពេល AK2 ខ្ញុំវាយមក AK2 online អញ្ចឹងមកណាហើយ link គឺដាក់ពីមុខដូចគ្នាបែបហ្នឹងមកអញ្ចឹងខ្ញុំអាច edit អញ្ចឹងទៅនេះ1 2ណាហើយខ្ញុំនឹង set description តាក់ទងទៅនឹងរបៀបនៃការធ្វើ download នឹងជាភាសាខ្មែរអ្នកទាំងអស់គ្នាមើលអញ្ចឹងអ្នកទាំងអស់ចូលមកគឺ download មកគឺបានកម្មវិធី Note នេះ ចឹងបន្ទាប់ពីបានកម្មវិធី Note មួយនេះអ្នកទាំងអស់គ្នាយក link នេះទៅ copy copy យកទៅផាសក្នុង browser ណាមួយក៏បានដែរអ្នកទាំងអស់គ្នានឹងទទួលបានកន្លែង download ហើយណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងខ្ញុំធ្វើថាបើសិនជាកណ្ដៃមានកន្លែងណាខុសឆ្គងអីអ្នកទាំងអស់គ្នាកុំប្រកែកប្រកាន់ដោយសារយើងគឺជា player ដូចគ្នាទេខ្ញុំមិនទៅ GM ឬក៏ស្អីទេគាត់ថាអ្វីដែលខ្ញុំដឹងខ្ញុំធ្វើការ share តាមអ្នកទាំងអស់គ្នាដើម្បីយើងលេងបានសบายសบายទាំងអស់គ្នា ហើយពេលបច្ចុប្បន្ននេះខ្ញុំកំពុងតែតេស្តតកតងទៅនឹងរបៀបលេងហ្គេម PSP និង PSP អឺនៅលើនៅលើកុំព្យូទ័រយើងណាអានេះខ្ញុំអាច highlight មើលបានបន្តិចនេះ PSP នេះ game មួយនេះយើងសួរលេងនេះគឺជា game ដែលខ្ញុំធ្វើការ download ហើយទាមទារ update version ទៀតហើយតែខ្ញុំមិនទាន់ទេនេះគឺជា game PSP អញ្ចឹងយើងអាចធ្វើការលេងជាមួយនឹងម៉ាស៊ីនកុំព្យូទ័រយើងបានណាហ្នឹងហើយ អូខេអ្នកទាំងអស់គ្នាចង់ឲ្យចំពោះវីដេអូមានប៉ុណ្្នឹងណាអូខេបិញចម្ងល់ហើយអាចធ្វើការតម្លាក់ comment ក្នុងក្រោមវីដេអូខ្ញុំបានណាអូខេអរគុណបាយបាយ